ក៏ដូចកម្រោចូលចាប់មិនជាប់នេះសួរតាមត្រង់ណាមានរឿងអីអបកាន់មិនមែនជារឿងរបស់អ្នកក្រៅទេមកធ្វើការឲ្យដឹងមកធ្វើការកុំមកសើបរឿងគ្រួសារខ្ញុំខ្ញុំមិនបានមកសើបទេក៏មិនបានមកចង់ដឹងរឿងអ្នកណាដែរតែបងរិននេះជាអ្នកប្រាប់ដល់ខ្លួនឯងថាណៃឥឡូវនេះដូចជាលែងខ្វល់លែងស្រឡាញ់គាត់ទៀតគាត់ប្រាប់អញ្ចឹងហ៎មែនទេតើខ្ញុំមកសួរឲ្យច្បាស់ ព្រោះចង់ដឹងថាណៃខ្ញុំស្រឡាញ់គាត់ទៀតទេបើអញ្ចឹងខ្ញុំស្រឡាញ់ជំនួសម្ដងណាស្នេហាជាការប្រាពេលវេលាមើលចិត្តគ្នាកាន់តែយូរកាន់តែ 你。 ដូចគ្នានឹងអតីតគ្រួសារគ្នាទៅរឿងនេះដល់ពេលណាពេលហ្នឹងខ្លាចពេកភ័យពេកអត់មានបានអីមកវិញទេមានតែនាំខ្លួនឯងឲ្យពិបាកទៀតអឺដល់ពេលអញ្ចឹងចង់ឃើញមុខម្នាក់ស្រីនឹងដល់ហើយចេញកាឡាមកគម្រងចង់បានប្តីគេហ្មងរឿងនេះហាបើតើតែខាងស្រីម្នាក់ក៏អត់បានដែរបើខាងយើងមិនបើកភ្លើងខៀវ គេក៏មិនហ៊ានចូលមកដែរបានទេយើងជុំនិយាយរឿងហ្នឹងយើងមកនិយាយរឿងរស់ស៊ីរបស់យើងវិញគ្នាចង់បើកហាងសាឡនឲ្យកាន់តែធំហើយកាន់តែមានភាពល្បីល្បាញជាងហ្នឹងទៀតហ៎អឺនិយាយដល់រឿងហ្នឹងរឿងពិបាកតិចឯងព្រោះត្រូវប្រកួតប្រជែងខ្លាំងហ៎អ្នកខ្លះចាយលុយជួលតារា TikTok មកថតឲ្យទៀតហ៎តែអីគ្នាជឿលើស្នាដៃឯងឯងប្រកាសជាទៅមុខបានឆ្ងាយជាងហ្នឹងតែគ្រាន់ប្រកពេលយូរបន្តិចឯណា យូរប៉ុណ្ណាក៏បានដែរគ្នាអាចចាំបានតែបើយូរពេកគ្នាខ្លែអារម្មណ៍ណៃអូននៅនឹងដែរ សួស្តីអ្នកទាំងអស់គ្នាម្នាក់ហ្នឹងមែនបងមកញ៉ាំអីមែននោះទឹកតណេអាចទៅអង្គុយបានតាឈរតែមកដល់ហើយយើងអង្គុយទុកមួយគ្នាហ្មងហើយណាមួយថ្ងៃហ្នឹងមេសេតស្រីស្រីនៅមួយគ្នាចឹងសួរយាយនេះជាងហីអឺខ្ញុំគាត់ថាគាត់ប្រហែលជាអត់ត្រូវការមនុស្សស្រីកំដរឯង គាត់ត្រូវការផលប្រយោជន៍ច្រើនជាងអត់អីទេបងញ៉ាំចាស់តោះបោយើងត្រូវទៅអីឃើញយើងថាទៅតន Sky បានហ៎ណៃអូនចង់តាណាយើងនៅមួយគ្នាសិនអីបងនៅជាមួយកូនចៅបងចាស់បងនៅកំដរកូនចៅបងចុះមិត្តភក្តិខ្ញុំតោខ្ញុំអ្នកកំដរវិញតោះណៃ ណៃប្រហែលជាខឹងខ្ញុំហ្នឹងមិនចឹងទេណៃគ្រាន់តែចង់នៅមួយមិត្តភក្តិនិយាយគ្នាហ្នឹងណាតោះមានទៅឡើងអង្គុយឯង ណៃអឺបងរវល់ជាប់មាត់និយាយជាមួយមេតិចសុំតោះមកតែហិញយឺតតិចឯងណៃអូនកើតអីអូនកើតអីបងចង់មានន័យថាម៉េចគឺអូនលេងប្រច័នលេងសួននំលេងខ្វល់ខ្វាយពីបងដូចមុនហ្នឹងណា ធ្វើខ្លួនឲ្យចាស់ទុំបន្តិចមើលមនុស្សចាស់ទុំណាគេមិនសួរនាំគ្នាអញ្ចឹងទេណៃបងដឹងថាអូននៅខឹងរឿងដែលបងមិនបារម្ភទេអូនលែងមានអារម្មណ៍អីហើយបងមិនចាំអារម្មណ៍រឿងហ្នឹងទេអូនធ្វើទៅគ្រាន់តែចង់ឲ្យបងលែងមានអារម្មណ៍ថាធុញថប់ពេលនៅក្បែរអូនប៉ុណ្ណោះណៃបានហើយយប់ហើយឆាប់ងូតទឹកអូនក៏ត្រូវការគេងដែរ Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព ស្មានជីវិនរស់រវើងស្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Yes I can Yes we can អន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតវីតាវ៉ៃជំរឿពីធម្មជាតិដើម្បីស្បែកមុខសភ្លឺបត់រលោងពីស្រទាប់ខាងក្នុងខ្ញុំមានធម្មពលជំរុញដ៏ខ្លាំងក្លាកោជុលស្រាបៀរកម្ពុជារូបរាងប្រណិត រសជាតិឆ្ងាញ់អស្ចារ្យ អូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសអាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេអាជីណូម៉ូតូយូនីត្រៃស័ក្តិសមបំផុតសម្រាប់ក្មេងរពឹសតាហ្វុនយើងមានបន្តិចយូនីត្រៃផងវិញដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយញ៉ាំឡារ៉ូស្កូប៊ីនជារៀងរាល់ថ្ងៃរូបមន្តពិសេសពង្រឹងប្រព័ន្ធភាពស៊ាំទ្វេដងគិតថាអ្នកនឹង ណៃបងត្រូវទៅប្រជុំឲ្យបុគ្គលិកអូនគិតថាបងពាក់មួយណាសមមួយណាក៏បានមួយណាក៏បានអូននិយាយចឹងបានទៀតអញ្ចឹងឲ្យខ្ញុំនិយាយមិនវិញគឺធ្វើដូចរដងហ៎អូនរៀបចំកៅឲ្យបងអូនចាត់ចែងសម្លៀកបំពាក់ឲ្យបងអូនចាត់ចែងអីទាំងអស់ដែលគិតថាសមនឹងបងហ៎ បងអើយកៅអើរៀបហើយណានៅលើកៅអីមកទូវិចាបងពាក់រួចហើយពាក់រួចនេះបងហ៊ានពាក់កៅអើខ្លួនឯងដែលអូនមិនអ្នករៀបចំឲ្យផងអូថ្ងៃហ្នឹងបងត្រូវទៅជួបភ្ញៀវមួយមេហ៎ហើយមេថាពាក់ពណ៌ដូចគ្នាទៅហុងសុយខាញ់លោថ្ងៃហ្នឹងលក់ខុនដូបាន3ទៅ4យូនីតចឹងណា ញឹមធ្លាប់ធ្វើវាតែបងធ្លាប់ធុញវាណៃគឺបងអត់អីទេបងពាក់មួយណាក៏បានដែរឲ្យតែបងគិតថាពាក់ឲ្យស្រួលខ្លួនណៃម៉ាយៈនេះអូនកើតអីបងខុសអីក៏អូនអត់និយាយបងសាងបញ្ហាអីក៏អូនអត់ប្រាប់ហើយសុកសុក មកប្រែពោដាក់បងអញ្ចឹងញ៉ាំមកបានប្រែពោទេតែ អ្នកដែលធ្លាប់ធ្វើឲ្យខ្ញុំប៉ះពាល់អារម្មណ៍ពេលដែលឃើញមុខគេហើយខ្ញុំចេះតែមានអារម្មណ៍ថារអៀសចិត្តរអៀសចិត្តណ៎ហើយអត់អីទេបងចង់ពាក់មួយណាពាក់ទៅឲ្យតែបងគិតថាស្រួលខ្លួនស្រួលចិត្តហើយបងសុខចិត្ត ធ្វើដូចកាបងអត់តមានអូនទេ ខ្ញុំច្រើនច្រើនណាណាមេធ្វើការខ្ញុំហត់ហើយខ្ញុំខ្លាចមេបាក់កម្លាំងបងរ៉ែនេះពិតជាមេដែលល្អមែនខ្លាចកូនចៅនេះបាក់កម្លាំងទៀតជីវិតណៃពិតជាសំណាងដែលបានប្តីជាមនុស្សបែបហ្នឹងចា៎អញ្ចឹងចេញពីនេះយើងទៅណាតទៀតអឺទៅញ៉ាំបាយអីទៅកន្លែងចាស់អឺ ឲ្យតែបង្រៀនទៅណាខ្ញុំក៏ទៅជាមួយដែរណៃញ៉ាំបាយជាមួយគ្នាអត់ញ៉ាំមកពេលសบายចិត្តណាអញ្ចឹងចុះខ្ញុំអត់ញ៉ាំទេតែណៃអត់អាចអត់ញ៉ាំបាយថ្ងៃត្រង់បានទេណាអ្នកណាថាខ្ញុំអត់ញ៉ាំបាយខ្ញុំញ៉ាំតា តែគ្រាន់តែខ្ញុំទៅញ៉ាំមួយមិត្តខ្ញុំមករយៈនេះណៃទៅជួបមិត្តរហូតហ្មង បងរ៉ែនបងកុំនិយាយបែបហ្នឹងដាក់ណៃមើលជួនកាលណៃនៅមួយបងអាចនឹង stress ពេកបានជាចង់ទៅក្រៅជាមួយមិត្តភ័ក្តិហើយមិត្តភ័ក្តិនឹងជាមនុស្សប្រទៀតត្រូវអត់ណៃខ្ញុំអត់ចូលចិត្តដើរមួយមនុស្សប្រទេជាពិសេសគឺដើរតែពីរនាក់ទោះមិត្តក៏ដោយភាកច្រើនគឺដើរគ្នាច្រើនតែបើខ្ញុំវិញខ្ញុំទៅណាក៏ទៅមួយបងរ៉ែនតែខ្ញុំអត់ខ្វល់ពីសម្ដីអ្នកដតីផង ព្រោះខ្ញុំដឹងច្បាស់ថាពួកយើងគឺជាអីមួយគ្នាល្អអន្តាព្រោះថាអ្នកណាអ្នកណាក៏ដឹងថាបងរ៉េមានប្រពន្ធហើយបើគេឃើញថាបងរ៉េដើរទៅណាតែពីអ្នកមនុស្សស្អីមានន័យថាខ្ញុំនិងបងរ៉េកំពុងតែរកគងរកើអូនមានថាម៉េច មិនដែរពេញចិត្តអត់ពេញចិត្តតាណៃបច្ចុប្បន្នតាំតែបើកហាងសោះតែធ្វើឲ្យគេស្គាល់គ្រប់គ្នា Này Ồ nó lấy heo Bò mà thôi Ừm Bò mà cái đó ổn nữa Tầm chun mê tầm khổ môn hào ấy Tha thằng nhắm ấy mùi mê đây Tại trong mà cái đó này anh chiêng ờ, អរគុណអរគុណអូនអរគុណបង ờ, មានអីមែនអូអត់មានអីផងនិយាយចឹងម៉ែហៅបងទៅជប់លៀងនៅផ្ទះបងប្អូននាងណាអូនគិតថាបងគួរទៅអត់ទៅចឹងអូនឲ្យបងទៅអូនឲ្យបងទៅចឹងបើមិនជាគេមើលមកថាបងសង្សារមេ អូនបារម្ភបងចឹងបើសិនជាបងស្នាញ់មេមិនទៅបងនិយាយលេងឯងបងទៅស្រាញ់ណាគេកើតបងស្រាញ់តែឯងម្នាក់គាត់ហ្នឹងថតរូបមួយគ្នាមួយឯង Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព ស្មានជីវិតរស់រវើងស្រាបៀរកម្ពុជា រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Yes I can Yes we can អន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតវីតាវ៉ៃជំរឿពីធម្មជាតិដើម្បីស្បែកមុខសភ្លឺបត់រលោងពីស្រទាប់ខាងក្នុងខ្ញុំមានធម្មពលជំរុញដ៏ខ្លាំងក្លាកោជុលស្រាបៀរកម្ពុជារូបរាងប្រណិត រសជាតិឆ្ងាញ់អស្ចារ្យ អូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសអាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេអាជីណូម៉ូតូយូនីត្រៃស័ក្តិសមបំផុតសម្រាប់ក្មេងរពឹសតាហ្វុនយើងមានបន្តិចយូនីត្រៃផងវិញដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយញ៉ាំឡារ៉ូស្កូប៊ីនជារៀងរាល់ថ្ងៃរូបមន្តពិសេសពង្រឹងប្រព័ន្ធភាពស៊ាំទ្វេដងគិតថាអ្នកនឹង ណៃស្អាតម៉ែអាគួរឲ្យស្រឡាញ់បងផោះណាកុំផោះកុំផោះមើលទៅវាមិនចាស់ទុំទេកុំផុសរងញ៉ៃញ៉ៃណៃបងមានអារម្មណ៍ថាអូនឯងកាន់តែផ្លែកខ្លាំងណាណៃប្រែណាខឹងរឿងយកមិញចិត្តមែនហឹម រឿងវាកន្លងផុតទៅច្រើនថ្ងៃហើយអូខេទៅជាងឺដែលគុំច្រើនបែបហ្នឹងតាំងពេលណាណៃហឹមវាកន្លងផុតច្រើនថ្ងៃណាណៃអូននៅសងអង្គើអញ្ចឹងដាក់បងដល់ពេលណាទៀតហឹមអ្នកដែរនិយាយគឺតែងតែនិយាយពាក្យថាហូបពេហើយមិនអាចលេបវិញបានទេតែអ្នកដែលស្ដាប់ដូចអូនគឺវានៅពេញត្រជាហើយមិនអាចលុបវាបានទេ ណៃអូនធ្វើអញ្ចឹងបងមានអារម្មណ៍ថាអូនជប់សាញ់បងហើយកាលមុនអូនអត់ដែរអញ្ចឹងទេណាណៃកុំធ្វើខ្លួនដូចជាកូនក្មេងទៀមទាចំណាប់អារម្មណ៍អញ្ចឹងមើលមើលទៅមិនចាស់ទុំទេ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 ក៏ដូចកម្រោចូលចាប់មិនជាប់នេះសួរតាមត្រង់ណាមានរឿងអីអបកាន់មិនមែនជារឿងរបស់អ្នកក្រៅទេមកធ្វើការឲ្យដឹងមកធ្វើការកុំមកសើបរឿងគ្រួសារខ្ញុំខ្ញុំមិនបានមកសើបទេក៏មិនបានមកចង់ដឹងរឿងអ្នកណាដែរតែបងរិននេះជាអ្នកប្រាប់ដល់ខ្លួនឯងថាណៃឥឡូវនេះដូចជាលែងខ្វល់លែងស្រឡាញ់គាត់ទៀតគាត់ប្រាប់អញ្ចឹងហ៎មែនទេតើខ្ញុំមកសួរឲ្យច្បាស់ ព្រោះចង់ដឹងថាណៃខ្ញុំស្រឡាញ់គាត់ទៀតទេបើអញ្ចឹងខ្ញុំស្រឡាញ់ជំនួសម្ដងណាអូមេមកហើយចាបរិញ្ញហៅមកភ្លាមខ្ញុំក៏មកភ្លាមណៃបងហៅមេមកប្រាប់មុនអញ្ចឹងអត់ខឹងទេអូអត់អីទេតាមសบายចាស់តែរាល់ដងអូនខឹងណា ពេលបងហៅពីណាគេមកប្រាប់មុនអញ្ចឹងធ្វើអញ្ចឹងមើលទៅម្ចាស់ទុំតាមសុបាយចឹងណាអត់អីទេតោះរ៉ែន កន្លែងនេះដាក់ចឹងឯងស្អាតប្លង់នេះស្អាតខ្ញុំចូលចិត្តមែចូលចិត្តហ៎ចូលចិត្តឲ្យតែបង្រៀនចូលចិត្តខ្ញុំក៏ចូលចិត្តដែរកុំចឹងមើលបើមេមើលឃើញទាស់តែងកន្លែងណាប្រាប់ខ្ញុំបានណា នេះទឹកអរគុណណាស់ណៃអឺណៃថ្ងៃនេះបែកញ៉ាំបាយទេណាបងទៅញ៉ាំបាយក្រៅជាមួយមេយើងទៅមួយគ្នាណាអត់អីទេខ្ញុំជាប់ណាប់មួយមិត្តភ័ក្តិអីហ្នឹងអឺគឺតែមើលកូនបងជាមួយមេទៅតែពីរអ្នកចឹងណាណៃនេះអូនបងរ៉ែន យើងទៅតែពីរនាក់ក៏បានដែរណាខ្ញុំក៏ឃ្លានដែរក៏បានយើងទៅតែពីរនាក់ក៏បានដែរហើយបងក៏ចង់ញ៉ាំអីញ៉ាំអីក៏បានចាំមើលការងារបន្តទៀតសិនណា មអីម៉ែខ្ញុំសុំពឹងរឿងមួយបានអត់ពឹងពឹងរឿងអីគេខ្ញុំមានអារម្មណ៍ថាណៃលេងស្លាញ់ខ្ញុំដូចមុនហើយខ្ញុំចង់ដឹងថាណៃនៅស្លាញ់ខ្ញុំអត់អញ្ចឹងខ្ញុំចង់ពឹងមេជួយធ្វើឲ្យណៃប្រចាំតិចបានអត់បាច់ពឹងទេ ខ្ញុំនឹងធ្វើឲ្យគេឃើញថាខ្ញុំធ្វើដោយពេញចិត្តតែម្ដងអ r e you ready? Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព ស្មានជីវិតរស់រវើង ស្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Yes I can Yes we can អន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតវីតាវ៉ៃជំរឿនពីធម្មជាតិដើម្បីស្បែកមុខសភ្លឺបត់រលោងពីស្រទាប់ខាងក្នុង ខ្ញុំមានធម៌ពលជំរុញដ៏ខ្លាំងក្លាកោជុលស្រាបៀរកម្ពុជា រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសអាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេអាជីណូម៉ូតូយូនីត្រៃស័ក្តិសមបំផុតសម្រាប់ក្មេងរពឹសបងប្អូនយើងមានបន្តិចយូនីត្រៃផងវិញ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយញ៉ាំឡារូស្កូប៊ីនជារៀងរាល់ថ្ងៃរូបមន្តពិសេសពង្រឹងប្រព័ន្ធភាពស៊ាំទ្វេដងកថាអ្នកនឹងចូលមកណៃនេះអូនកើតអីនេះប្តីអូនកំពុងនៅមួយផ្សេងផ្សេងដឹងតាប៉ុន្តែនេះជាកូនចៅបងតានេះអូនគិតឈួតអីនោះ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 អូរ៉ែនបងកុំខូចចិត្តអីណាខ្ញុំមិនអីមេទៅវិញសិនណាខ្ញុំទៅវិញមិនកើតប្រពន្ធបង អាចនឹងហត់នឹងស្រឡាញ់បង តែខ្ញុំមិនហត់នឹងរងចាំបងទេណាមានន័យថាម៉េចខ្ញុំស្រឡាញ់បងហើយខ្ញុំគិតថាបងក៏ស្រឡាញ់ខ្ញុំដូចគ្នាដែរនេះគឺជាឱកាសល្អឯង ដែលប្រពន្ធបងឈប់ខ្វល់ពីបងបងរ៉ែនស្ដាប់ណាពួកយើងមានចិត្តឲ្យគ្នាដូច្នេះពួកយើងគួរតែខ្ញុំគិតថាមេយកច្រឡំលើខ្ញុំហើយខ្ញុំអត់បានស្រឡាញ់មេបងមិនចាំបាច់កុហកអីណាបងតែងតែធ្វើល្អដាក់ខ្ញុំរហូតមកពេលដែលខ្ញុំហៅបង បងក៏មករហូត ហើយបែបនេះហើយបងថាគ្មានអារម្មណ៍អីទៀតហ៎កាត់តែខ្ញុំក៏ដមេ ធ្វើល្អដាក់មេព្រោះតែខ្ញុំយកចិត្តទុកដាក់ លើបុកដល់ឆ្នាំដូចជាមេមេសុខចិត្តមកធ្វើការកម្មថ្មីជាមួយខ្ញុំ ខ្ញុំគ្រាន់តែ ធ្វើអ្វីដែលសមរម្យសម្រាប់មេតែប៉ុណ្ណឹងឯងអត់មានអីលើសហ្នឹងឯងបងមិនចាំបាច់លាក់អារម្មណ៍ខ្លួនឯងទេណា ខ្ញុំសុំស្បត់ខ្ញុំអត់មានអារម្មណ៍អីលើមេ ខ្ញុំគួរតែជឿណៃណៃជាមនុស្សស្អីណៃមានញៀនដឹងពីអ្វីដែលមេគិតលើខ្ញុំប៉ុន្តែថ្ងៃនេះខ្ញុំចង់ប្រាប់មេតង់ត្រង់ថាខ្ញុំអត់បានមានអារម្មណ៍អីលើមេ មនុស្សស្អីដែលខ្ញុំស្រឡាញ់និងអារម្មណ៍ល្អតាំងពីដំបូងមកគឺជាណៃម្នាក់គត់ខ្ញុំសុំទោសផង បើសិនជាការធ្វើល្អរបស់ខ្ញុំធ្វើឲ្យមេយល់ច្រឡំបងនិយាយបែបនេះបងកំពុងតែធ្វើឲ្យបាត់បង់បុគ្គលិកឆ្នាំដែលជួយចំចែងក្រុមហ៊ុនបងហើយណាតែខ្ញុំរត់តែមិនអាចបាត់បង់ប្រពន្ធដែលតែងតែជំរុញខ្ញុំពីក្រោយក្នុងបានទេ វិញហើយអូគឺបងសំតោះសំតោះសំតោះធ្វើអីគឺរឿងបងនឹងម៉ែមិនសុំទោសទេពួកយើងគួរតែ បងសុំទោសកុំបែកបងបានអត់តាំងពីថ្ងៃដែលបងនិយាយពីអារម្មណ៍ពិតមកដល់ពេលនេះខ្ញុំនៅតែខ្លាចគ្រប់ពេលខ្ញុំខ្លាចខ្លាចការយកចិត្តទុកដាក់របស់ខ្ញុំធ្វើឲ្យបងធុញថប់បើនៅជាមួយគ្នាមានអារម្មណ៍ថាខ្លាចទៅដែរពួកយើងក៏ត្រូវទៅនៅឆ្ងាយពីគ្នាដំណាក់កាលស្នេហាយើងចាប់ដើមពីអ្នកដទៃអូនហត់ហត់ណាស់រ៉េនគឺអូនហត់ហត់ដល់ស្លែងមក ប្រពេលវេលាមើលចិត្តគ្នាកាន់តែយូរកាន់តែមានន័យស្នេហាគឺជាការឲ្យតម្លៃតែងគិតស្រមៃចង់កាន់ដៃដើរឆ្លងទៅកាន់សូបានជាមួយគ្នា មិនធ្លាប់គិតថាអ្នកនឹងចូល